ជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នានេះគឺជាទស្សនវិជ្ជាក្នុងថ្ងៃបរិពិធីបុណ្យអុំទូកណាបងប្អូនដែលនៅខាងស្រុកបរនាងខ្ញុំនៅខាងស្រុក សំឡូតខេត្តបាត់ដំបងយើងហ្នឹងណានិយាយទៅវីដេអូនេះអាចថាខ្ញុំផុសរៀងយឺតបន្តិចហ្នឹងហើយប៉ុន្តែមិនសំខាន់ទេ សំខាន់ឥឡូវហ្នឹងខ្ញុំបានផុសនៅបងប្អូនអញ្ចឹងខ្ញុំចង់បង្ហាញពីទស្សនវិជ្ជាក្នុងពិធីបុណ្យអុំទូកនៅតាមតំបន់របស់យើងរៀងរៀងខ្លួនតើវាមានទស្សនវិជ្ជាបែបណាខុសគ្នាបែបណាអញ្ចឹងណាបងប្អូនតើអញ្ចឹងទៅទស្សនាជាមួយនឹងខ្ញុំទាំងអស់គ្នា Yes for you. ចាបងប្អូនមកដល់ភ្លាមតន់ចំពេលដែលគេកំពុងតែ link ស្រូវរបស់យើងណាអាហ្នឹងខ្ញុំមិនដឹង ថាតើគេ link ដល់កម្រិតប៉ុណ្ណាដែលគេអាចចូលទឹកបុកបានណាណាបងប្អូនបន្ទាប់មកបន្ទាប់ពីគេ link រួចរាល់អស់គេនឹងចាក់ចូលទៅក្នុងត្បាល់របស់យើងណាដើម្បីធ្វើការបុកដែលគេនិយាយថាដាល់បុកដាល់បុកហ្នឹងណាបងប្អូនអញ្ចឹងយើងអាចថាមានគ្នា2ទៅ3នាក់ទៅអ្នកបុកក៏បុកអញ្ចឹងទៅហើយអ្នកដែលគាត់អាហ្នឹងហៅមកទីបងប្អូនខ្ញុំតឹងតែឆ្កាស់គាត់ឆ្កាស់ដើម្បី ដើម្បីឲ្យកុំឲ្យវាហាប់ណែននៅក្នុងត្បាល់របស់យើងណាបងប្អូនអញ្ចឹងយើងបុកឲ្យវាឡើងទៅប៉ែតខ្លាំងបន្ទាប់មកយើងយកវាមករែងរែងហ្នឹងគឺយើងរែងកាមវាអស់ដើម្បីឲ្យយើងនៅសល់តែបុករបស់យើងណាបងប្អូនបុកថ្មីថ្មីចេះក្តៅក្តៅចេះឈ្ងុយបងប្អូនអើយហើយនិយាយជាក់ស្ដែងទៅខ្ញុំអត់បាននៅដល់ គេធ្វើកម្មវិធីអកអំបុកតែអញ្ចឹងព្រោះវារៀងយប់ផងអញ្ចឹងអត់បានទៅដល់ពេលហ្នឹងទេអញ្ចឹងបាន តែមកមើលពីសកម្មភាពរបស់ពុកម៉ែបងប្អូនដែលគាត់កំពុងតែបុកអំបុកហ្នឹងអញ្ចឹងណាហើយប៉ុន្តែអត់ខាតដែរបានមកតន់ចាំពេលដែលគេកំពុងតែប្រហោះគោមនៅស្រុករបស់ខ្ញុំមានតែដាល់អំបុកហើយនឹងប្រហោះគោមឯដេសានៅខាងនេះអត់មានទឹកណាបងប្អូន នៅពេលដែលយើងអត់មានទឹកអញ្ចឹងយើងអាចបដែតបទីបានទេអញ្ចឹងយើងក៏ធ្វើជាលក្ខណៈការបង្ហោះគោមដើម្បីអីគេផ្សងគេថាឲ្យយើងមានបំណងប្រាថ្នាអីដែលយើងចង់បងឲ្យវាសម្រេចដូចបំណងជាឆ្ងាយពីជំងឺផ្សេងផ្សេងអញ្ចឹងណាតាមបងប្អូនអស់គ្នាដែលបន់ផ្សងអញ្ចឹងណាបងប្អូនអញ្ចឹងជាក់ស្ដែងទៅ ថ្ងៃហ្នឹងខ្ញុំបានបោះគោមនឹងគេដែរជាមួយនឹងបងប្អូនរបស់ខ្ញុំអញ្ចឹងឲ្យគ្រួសាររបស់ខ្ញុំអញ្ចឹងណាសម្រាប់គោមបងប្អូនបើសិនជាចង់ឲ្យវាហោះបានល្អតើតាបងប្អូនឲ្យវាចូលខ្យល់ពេញណា បើសិនជាខ្យល់នៅយ៉ាងស្ទើស្ទើក៏អត់ហោះដែរបងប្អូនអើយពេលខ្លះអាចនឹងមានឆេះក៏ថាបានដែរអញ្ចឹងណាអញ្ចឹងដល់ពេលដែលចូលខ្យល់មើលទៅយើងឃើញថាវាតឹងល្អហើយចាំយើងប្រឡែងវាទៅអញ្ចឹងណាបងប្អូនដូចគាត់អញ្ចឹងនៅរៀងស្ទើខ្យល់ហោះអត់កើតទេតរៀងចាប់ផ្ដើមខ្យល់ចូលខ្លាំងมันអាចហោះអញ្ចឹងណាបងប្អូន ពេលខ្លះយើងសម្រាប់ពីការងារថ្ងៃបុណ្យទាន ធំធំអញ្ចឹងទៅយើងទៅផ្ទះជួបជុំគ្រួសារដើរលេងជុំគ្នាបង្កើតក្តីស្រឡាញ់ទៅឲ្យគ្នាទៅវិញទៅមកឲ្យបាន កាន់តែច្រើនអញ្ចឹងណា